អឺអូខេសួស្តីទាំងអស់គ្នាហ្នឹងហើយថ្ងៃនេះយើងមកធ្វើការបង្កើតគៀនគោថ្មីអូខេយាយជីទូទៅខ្ញុំមិនដែលនឹងបានធ្វើវីដេអូតាក់ទងនឹងការបង្កើតគៀនទេប៉ុន្តែក្នុងវីដេអូនេះខ្ញុំនឹងធ្វើតាក់ទងទៅនឹងការបង្កើតគៀនហើយវីដេអូក្រោយបើមានឱកាសខ្ញុំនឹងប្រាប់ពីរបៀបនៃការ submit ហើយនឹងរបៀបនៃការយក reward បើសិនករណីខ្ញុំ online បាន reward ចឹងណាប៉ុន្តែគិតថាការ online reward ដើម្បីយកគៀននេះវារៀងពិបាកបន្តិចនេះទាំងអស់គ្នាពិបាកត្រង់អីគេពិបាកត្រង់ថា អឺគេ online ច្រើនជាងយើងអញ្ចឹងជាទូទៅយើងអាច online តិចជាងគេ hero យើង online ក្នុង guild តិចជាងគេក៏អត់បានដែរហ្នឹងហើយតែបើ submit guild មិនជាបញ្ហាបានទេដោយសារយើងអាច team submit យើងមានរៀងខ្លួនអញ្ចឹងណាអូខេអ្នកទាំងអស់គ្នាអញ្ចឹងកុំឲ្យខាតពេលយើងចូលទៅមើល requirement វាទាំងអស់គ្នាមានន័យថាអឺការដែលយើងបង្កើត guild វាតម្រូវឲ្យមានអីខ្លះជួប NPC មួយនេះនៅ QZ 181 192ណា181 191 ឬមួយក៏អ្នកទាំងអស់គ្នាអាចទៅជួប NPC នៅបេជីងកន្លែងនេះក៏បានដែរស៊ីសងលើអ្នកទាំងអស់គ្នាចង់ទៅទេក្រុងណាក៏បានឲ្យតែមាន Guild Interaction នេះគឺអាចបង្កើតបានហើយហ្នឹងហើយអញ្ចឹងខ្ញុំលេងអានេះខ្ញុំមកឈូសិតណាអឺលក្ខខណ្ឌតោះយើងចូលទៅមើលអឺទី1គឺគ្រប់ hero ទាំងអស់ដែលចង់បង្កើត guild ហ្នឹងគឺគាត់ត្រូវមានកម្រិតលបាយ50ហ្នឹងហើយហើយក្នុងខ្លួនត្រូវដាក់100 goal រួមជាមួយនឹង token ហ្នឹងហើយរួមមួយ token អញ្ចឹងទី1គឺលបាយខ្ញុំ57ហើយណា ហ្នឹងហើយហើយទី2គឺមាន100 goal ហ្នឹងហើយទី3គឺយើងមាន guild token នេះដើម្បីធ្វើការបង្កើត guild ហ្នឹងហើយប៉ុន្តែ requirement មួយទៀតអ្នកទាំងអស់គ្នាគឺតម្រូវឲ្យមាន rep ចំនួន500ហ្នឹងហើយទើបអាចយើងអាចបង្កើត guild បានហើយយើងមានលក្ខខណ្ឌប៉ុណ្ណឹងយើងអាចបង្កើត guild ប៉ុន្តែអ្វីដែលសំខាន់មួយទៀតគឺយើងត្រូវមាន hero ចំនួន10ដើម្បីធ្វើការ join នៅ guild បន្ទាប់ពីយើងបង្កើតអញ្ចឹងកំឡុងពេល24ម៉ោង បើសិនជាករណីអ្នកទាំងអស់គ្នាអត់មានហេរ៉ូចំនួន10ទេហ្នឹងហើយអត់មានចំនួន10ទេដើម្បីចង Gil អញ្ចឹង Gil នេះគឺ GM នឹងគាត់ធ្វើការឬក៏ system វានឹងធ្វើការ remove Gil នេះចោលវិញហ្នឹងហើយនេះលក្ខខណ្ឌវាណាអូខេតើឥឡូវយើងចូលទៅបកការទាំងអស់គ្នាអញ្ចឹងខ្ញុំសង្ខេបសារឡើងវិញទី1កម្រិតលំបាក50ទី2មាន rep 500ណាហើយទី3មាន goal 100ទី4មាន guild token 1អូខេប៉ុណ្ណឹងតោះ អូខេយើងចូលកន្លែងហ្នឹងមកយើងចូលមកជួប NPC មួយនេះណា uh, I want Gil gather from the world I want to live Gil hi អឺអូខេយើងអឺទី1ទី2ទី3យើងយកទី3នេះគឺ I want to គេ is to Peli ណាខ្ញុំអានដាច់ទេ Real Together Hero from all over the world នឹងឲ្យយកនឹងមកណានេះ អញ្ចឹងយកប៉ុណ្្នឹងមកវាសួរយើងអាព្រូទុកខាន់ហើយអញ្ចឹងណាហ្នឹងហើយអញ្ចឹងយើងចុចអញ្ចឹងមកនេះចាំមិនអត់ឲ្យអញ្ចឹងមកវា pro អូអូខេវាឲ្យយើងទៅជួបអាតានេះឈីស្អី10អីណា king sauce នេះអញ្ចឹងយើងទៅជួបអាតានឹងសិនមកនេះអាតានេះនៅនេះនេះអូខេអីអត់មាននេះ ចាំតិចដាក់អានេះមកលឿននេះនេះអត់ទៅចឹងអូខេចុចខុសកន្លែងឲ្យវាមិនទៅទៀតយ៉ាលបងអឺ VIP server នេះថ្លៃណាស់អ្នកទាំងអស់គ្នាអើយ25ដុល្លារអាចបាត់អូខេយើងជួបតានឹងមក បន្តមកទៀតយើងយកពាក្យ guild manager អូខេហើយបន្តទៀតយើងយកនឹងមកហ្នឹងហើយយើងរើសយកទៀតមកអូខេប៉ុណ្្នឹងមកណាហើយបន្តបញ្ចប់ជាមួយអាតានឹងរួចយើងជួប NPC យើងនៅកន្លែងនេះវិញក្រុងនេះ guild rock សិនចុះកន្លែងណាមិញនេះ មិញស៊ីឃើញតាស៊ីរីវ៉ាតអនឡាញឥឡូវនេះលេខដាច់ឥឡូវហ្នឹងអូស្មិនតរត់មកបាយតើមិញតាក់ជើងអីណារហូតដល់ពេលបច្ចុប្បន្ននៅតែមានបញ្ហារឿងតាក់ទៀតអូខេចូលនេះមកចូលនេះមកជប់តានេះវិញអូខេអញ្ចឹងកន្លែងនេះវាដាក់ sang a lot ការបកកើតរៀលអញ្ចឹងយើងចុចលើវាមួយទៀតមកនេះវាឲ្យយើង bill ហើយអញ្ចឹងឈ្មោះ ដាក់មក ferry បែបនេះត្រូវឯង ferry ស្អីចឹងអាយមុនឬអេមុនចាំតិចអូខេតោះត្រូវហើយ ferry បែបនេះហើយយើងចុច bill អឺ fill the guild name រួចតាហើយក៏ដល់ អឺ feel please feel អានេះវាឲ្យយើង ពេញ gil ឈ្មោះពេញរួចហើយអាយ៉ានេះហ្នឹងយកខាំ to my gil បើហើយនេះអញ្ចឹងប៉ុណ្្នឹងមកចប់អានេះការបង្កើត gil ណាហ្នឹងហើយហើយ submit តែយើង sub តាមក្រោយប៉ុន្តែអ្វីដែលសំខាន់នេះគេឥឡូវឲ្យ join សិននេះ join មក1 យើងត្រូវយកហេរ៉ូចំនួន10យកមកចាញ់ហ្គីលយើងចឹងនេះ ចូលហើយចូលបណ្ដាបណ្ដានេះឃើញទេ2បាន2ហើយ1 2 3បាន3បាន 5 5 6 7 7 7ហ្មងយ៉ាងណាតាអូខេតាមទៀត8 9 9អូខេទៀត10 ហើយអ្នកទាំងអស់នេះចង់ចូល Grail អាចចូល Grail មួយពួកខ្ញុំបានប៉ុន្តែបច្ចេកទេស Grail ខ្ញុំនេះភាគច្រើនគឺចូលតែអ្វីតែ AP អ្វីតែអីទេណាហើយបើសួរថា Grail នឹង steal អត់អត់ steal ទេ ត្រឹមតែលេងមកសបាយជាមួយគេមួយឯងហ្នឹងហើយចូល Grail វាយ Grail យក experience ហ្នឹងមានតែប៉ុណ្្នឹងហ្នឹងហើយអូខេអញ្ចឹងអ្នកទាំងអស់គ្នាចំពោះវីដេអូបង្កើត Grail ដូចអ្វីដែលខ្ញុំបានប្រាប់អញ្ចឹងទី1គឺ Hero កម្រិតល្បាយ5ទី2យើងត្រូវមាន Grail token ទី3 Hero មាន rep 500អឺ rep hard skill 500 ហើយទី4គឺយើងត្រូវការអឺអីគេចាំខ្លាំងមិញរេប៉ាអឺលបែ5ហ្នឹងហើយ level 5 rep ប៉ាអឺ rep skill goal skill token អញ្ចឹងមាន4លក្ខខណ្ឌហ្នឹងហ្នឹងហើយអូខេអញ្ចឹងចំពោះវីដេអូមានប៉ុណ្្នឹងណាអញ្ចឹងបើសិនជាកណៃអ្នកទាំងអស់នេះមានចម្ងល់តាក់ទងទៅនឹងការបង្កើតគៀលហ្នឹងអីអាចឆាតមកសួរខ្ញុំបានអូខេអរគុណបាយបាយ